អូខេអឺបន្តទៀតគឺតកតងទៅនឹងស្ថានភាពអឺរបស់ក្រុមមេនយូនិងគ្រូបង្វឹកថ្មី ដែលមកដល់ដែលនឹងមកដល់ក្នុងពេលឆាប់ឆាប់ដល់ខ្លីខាងមុខនេះ គឺលោក Raf Renick Raf Renick គឺជាគ្រូបង្វឹកជនជាតិអាល្លឺម៉ង់វ័យជាង60ឆ្នាំបាទ Raf Renick នេះគឺឥឡូវនេះបានន័យថាគាត់បាន អឺបាទព្រមព្រៀងគ្នាជាផ្លូវការហើយនឹងមកដឹកនាំ Manchester United រយៈពេល6ខែហើយក្នុង6ខែហ្នឹងគឺគាត់ធ្វើជាគ្រូ interim ឯងបណ្ដោះអាសន្នចប់ពី interim 6ខែហ្នឹងបានន័យថាចប់រដូវកាលនេះគឺគាត់នឹង convert ខ្លួនគាត់ទៅជាទីប្រឹក្សាផ្ដល់យោបល់ពីគ្រូយោបល់ឲ្យក្រុម Man U វិញរយៈពេល2ឆ្នាំបន្ថែមទៀត។ ហើយអ្នកខ្លះសួរថាអេហើយមកអញ្ចឹងមិនធ្វើគ្រូរហូតហ្មងចាំបាច់ធ្វើគ្រូជំនួយហើយចាំបាច់ធ្វើស្អីគេទីប្រឹក្សាមិនធ្វើគ្រូរហូតហ្មងទៅអានេះការជ្រើសរើសរបស់គាត់ការជ្រើសរើសរបស់គាត់ធ្វើអញ្ចឹងហើយគាត់មើលឃើញថាការធ្វើគ្រូហាក់បីដូចជាអឺមានសម្ពាធច្រើនហើយគាត់ធ្វើគ្រូច្រើនដែរហើយការជ្រើសរើសយកធ្វើយកធ្វើទីប្រឹក្សាផ្ដល់យោបល់នេះមិនមែនលំលំទេណាគាត់គាត់លុយច្រើនទេណាបើគេបើគាត់ បើគាត់សន្យាមួយគេបើគាត់មានកងត្រាមួយគេ មួយក្លឹបថ្មីហ្នឹងល្អគឺគាត់ទទួលបានលុយច្រើនដូចតែគ្នាហ្នឹងបាទហើយបើយើងមិនមានបទពិសោធន៍មិនមាន ប្រវត្តិមកល្អទេមកគេឲ្យយើងធ្វើទីប្រឹក្សាអីបាទអាហ្នឹងវាអត់អាចទៅរួចទេចឹងរ៉ារ៉ូនីឆ្នាំនេះ63ឆ្នាំបាទក្លឹបដែលគាត់ធ្លាប់ដឹកនាំមានក្លឹបទូចទូចបើយើងមើលឃើញក្លឹប Victoria បាក់ថ្នាំង បាទ Stuttgart should be បាទ Corp យើងមិនដែរឮផងបាទ Liverpool Sweller Stuttgart 019 Rottingen 05 Um 1846បាទ Hanover 96 Schalke 04មិនក្លឹបធំបន្តិចនេះបាទ1899 Hoffenheim បាទហើយនឹង Leipzig ដែលចុងក្រោយនេះគេទទួលស្គាល់គាត់ខ្លាំងជាងគេគឺនៅ Leipzig RB Leipzig ពីរដូវកាលនៅឆ្នាំ2015 16ម្ដងហើយត្រឡប់មក Leipzig វិញឆ្នាំ2018 19ម្ដងទៀតបាទអញ្ចឹងអឺពាក្យអ្នកខ្លះអត់សូវស្គាល់លោក Ravrenik នេះពីមុនមកទេតែលឺសូតា menu យកមកហើយនិយាយពីប្រវត្តិគាត់បាននាំគ្នាទៅចាប់អារម្មណ៍អានពីប្រវត្តិរបស់គាត់អញ្ចឹងទៅតែប៉ិត Ravrenik នេះគឺគាត់អ្នកខ្លះគេហៅថា Godfather បាទឪពុកធរ ពុកធររបស់លោកឃ្លូបរបស់លោកថូម៉ាជូខែលរបស់លោកហ៊ូលៀនណាហ្គែលស្មាន់គ្រូគ្រូគ្រូអង្វឹករបស់បាយិនរាល់ថ្ងៃណាមិនមកហៅពុកធរផ្នែកបាល់ទាត់នៅអាល្លឺម៉ង់ពីព្រោះគាត់យុទ្ធសាស្ត្ររបស់គាត់ត្រូវបានលោកយូហ្គិនឃ្លូបថូម៉ាជូខែលហើយនិងហ៊ូលៀនណាហ្គែលស្មាន់រៀនសូត្រតាមហើយនឹងគោរពគាត់ ក្នុងនាមជាគេថាចាស់ព្រឹទ្ធាចារ្យ ផ្នែកបាល់ទាត់មួយរូបបាទហើយឃើញឃើញប្រព័ន្ធលេងឬក៏ការទម្រង់លេងឬក៏ style លេងអីគេហៅ gen gen pressing ណា gen gen pressing ហ្នឹងគឺលេងដេញយកបាល់ពីគូប្រកួតអត់ឲ្យគូប្រកួត មានឱកាសនៅនឹងបាល់នឹងជើងច្រើនអាហ្នឹងចេញពីគាត់ហើយគាត់ស្ថាបនិក again gen pressing ហ្នឹងបាទអញ្ចឹងឥឡូវ gen gen pressing ហ្នឹងគឺលោក Jurgen Klopp យកមក apply នៅ Liverpool បានជោគជ័យ លោក Thomas Tuchel ក៏ apply នៅប្រព័ន្ធលេង Gegenpressing ហ្នឹងដែរគាត់មានទស្សនៈវិស័យថានៅពេលដែលគូប្រកួតមានបាល់នៅនឹងជើងគេងាយស្រួលពេកគេមានឱកាសគិតបានយូរគិតរហូតចន្លោះផោងរបស់យើងបានយូរអញ្ចឹងយើងមិនត្រូវឲ្យគូប្រកួតងាយស្រួលទេតែគូប្រកួតបានបាល់នៅតំបន់ណាក៏ដោយត្រូវតែដេញទោះម្នាក់ក៏ដោយពីរនាក់ក៏ដោយត្រូវតែដេញ Angen Pressing ហ្នឹងគឺកន្លែងហ្នឹងណាត្រូវតែដេញ Hansi Flick ក៏អតីតជា គេហៅថាកូនសិស្សនិងអ្នកដែលទទួលនឹងការផ្ដល់យោបល់ប្រឹក្សាយោបល់ឬក៏ផ្ដល់នឹងដំបូងមានពីលោក Rafranik នឹងដែរគ្រូបង្វឹកក្រុមរាជជាតិអាល្លឺម៉ង់ឥឡូវនេះនឹងអតីតបាទនឹងអតីតជាគ្រូបាយិនពីមុនបាទហើយគ្រូជាច្រើនមានអ្នកខ្លះបងប្អូនខ្លះអត់ស្គាល់ផងនេះបាទមានយើងនិយាយតែគ្រូស្គាល់ចុះបាទ Raf Hasenhotel គ្រូសញ្ជាតិអូទ្រីសសប្ថ្ងៃនេះដែលកំពុងដឹកនាំនៅក្រមសៅតំតុនក៏ចេញប្រភពមកពី ការណែនាំផ្ដល់យោបល់ផ្ដល់ដំបូន្មាន ពីលោក Rafrenic នឹងដែរណា Adi Hotter Oliver Glasner ណាសិតតែឈ្មោះដែលគេគ្រូសំខាន់សំខាន់ហើយភាគច្រើនគ្រូអាល្លឺម៉ង់និងគ្រូអូទ្រីសដែលឃើញថាភាគច្រើនអូទ្រីសនិងអាល្លឺម៉ង់នឹងមានអ្នកតំណងឲ្យប្រទេសនៅជិតគ្នានឹងបាទ ប្រទេសអូទ្រីសក៏និយាយភាសាល្មងដែរថ្ងៃហ្នឹងបាទអញ្ចឹងយើងឃើញអីណាបាទអញ្ចឹងគ្រូទាំងអស់ហ្នឹងពាក្យច្រើនគឺមានអត្តពលចេញពីគាត់មកអញ្ចឹងបានគាត់អឺមកដល់ក្លឹបមែនយូលោក Jurgen Klopp ចេញទៅបកស្រាយភ្លាមគាត់ថាគ្រូ unfortunately the best coach is coming បាទគាត់ថាចាស់តំណាងមិនល្អឥឡូវគ្រូដែលល្អបំផុតគឺមកដល់មកដល់ហើយអញ្ចឹងគ្រូល្អបំផុត គឺជាគ្រូរបស់គាត់ពីមុន គាត់ថានេះគឺជា ដំណឹងមិនល្អសម្រាប់ក្លឹបនៅក្នុង English Premier League នោះទេគាត់ថាជាដំណឹងមិនល្អសម្រាប់គ្រូនៅក្នុង English Premier League នោះទេ ដែលមានវត្តមានលោក Ralph Rangnick មកដល់ណាដូច្នេះមានថាគ្រប់គ្នាគេកោតក្រែងមិនថាខ្លាចទេគេគេកោតក្រែង គេ respect បាទគេគោរពនៅការដឹកនាំរបស់គាត់គេទទួលស្គាល់នៅស្នាដៃរបស់គាត់អញ្ចឹងត្រឡប់មកវិញយើងនិយាយពីប្រវត្តិលោក Ralph Rangnick បន្តិចប៉ុណ្ណឹងចុះ ត្រឡប់មកបញ្ហារបស់មេនញូផ្ទាល់ថាតើ Raffrenic នឹងអាចជួយបានអត់ទេបើគាត់មានបទពិសោធន៍ក្នុងដៃយ៉ាងក្រាស់ក្រែលដូចនេះទៅហើយតើគាត់អាចជួយបានដែរទេចឹងបញ្ហារបស់ក្លឹបមួយមួយវាតែងតែមានបញ្ហាបានចាញ់បានធ្លាក់ជើងបានអីហ្នឹងមិនមែនទេទេមិនមែនទេទេទៅធ្លាក់ជើងទេអញ្ចឹងបញ្ហារបស់មេនយូវាមានបញ្ហាអីមួយហើយទើបបានធ្លាក់ជើងអញ្ចឹងសួរថាលោក Raffrenic មកគឺគាត់អាចជួយបានខ្លះគាត់គាត់អាចកែតម្រូវបានខ្លះ គាត់អាចកែតម្រូវអីបានខ្លះនៅក្នុងនៅក្នុងក្រុម menu ដែលកំពុងជួបជួបប្រទេសនេះតាមរយៈការអ្នកអ្នកវិភាគជាច្រើននៅក្នុងពិភពលោកវិភាគទៅលើការមកដល់របស់រដ្ឋនីនេះគេមានគេមានអារម្មណ៍នឹងនឹងការយល់ឃើញស្តៀងស្តៀងគ្នាថា Ravrenik នឹងមកផ្ដល់នៅអ្វីដែលក្រុម menu កំពុងតែបាត់បង់ទាញឲ្យត្រឡប់មកវិញ បាទហើយនឹងអភិវឌ្ឍនៅធនធានកីឡាករដែលមានស្រាប់ ដែលគ្រូបង្វឹកមុនលោកសោកខ្យាប្រើប្រាស់មិនបានចំគោលដៅឲ្យចំគោលដៅហើយគាត់អាចនឹងតាក់ទាញនៅប្រជាប្រិយភាពរបស់ក្រុមមេនយូត្រឡប់មកវិញនេះអ្នកវិភាគជាច្រើនដែលគេនិយាយពីរឿងការមកដល់បរ៉ាហ្វនិកខ្ញុំលើកយកមកនិយាយតាមគេទេ ខ្ញុំមិនជាកំណត់របស់ខ្ញុំអានេះគេនិយាយអញ្ចឹងបាទហើយសម្រាប់យើងយើងមើលខ្លួនឯងទៅហើយគេទៅសើហើយគ្រូដែលល្បីល្បីកំពុងដឹកនាំនៅអង់គ្លេសពីរបីនាក់ Thomas Tuchel Jurgen Klopp គាត់និយាយដូចដូចគ្នាអញ្ចឹងហើយនឹង Nagelsmann អីគាត់និយាយដូចដូចគ្នាអញ្ចឹងបានន័យថាគ្រូនឹងខ្លាំងហើយបាទឥឡូវគ្រូដូច Jurgen Klopp ហើយនឹង Thomas Tuchel កំពុងខ្លាំងនៅអង់គ្លេសហ្នឹងហើយបាទហើយស្ថិតក្នុងចំណោមគ្រូ top 10 in the world ហ្នឹង បាទគាត់និយាយថា Ralph Renning ខ្លាំងអញ្ចឹងបានន័យថាទៅទេទេគាត់ទៅទៅសរសើរ Ralph Renning ខ្លាំងគាត់ខ្លាំងគាត់មានអីដែលពិសេសបាទអញ្ចឹងបានអ្នកវិភាគគាត់មើលទៅឃើញថាទាំងអស់នេះគឺនឹងមានការប្រែប្រួលខុសប្លែកពីមុនសម្រាប់ការមកដល់របស់គាត់ menu នឹងមើលទៅប្លែកពីមុនប្លែកជាងមុនហើយនឹងអាចសម្រេចបាននៅសមិទ្ធផលអីប្លែកប្លែកថ្មីថ្មីតែក្នុងកម្រិតណាយើងអត់ដឹងនេះនេះគ្រាន់តែជាការវិភាគទេណាបាទគាត់មកជួយបានមិនបានកំតនអាកំតនអាល្អ ណាគាត់ណាថាមើលទៅ គឺគ្រូល្បីល្បីដូចជា Thomas Tuchel ហើយនឹង Jurgen Klopp គាត់សរសើរហើយមិនមែនណយទេ បាទតែទេទេគាត់មិនមែនខ្លាចទេគាត់មិនសរសើរទេបាទអាហ្នឹងគឺ real reality reality បាទភាពពិតជាក់ស្ដែងគឺវាអញ្ចឹងវាអញ្ចឹងបាទអានេះឪគ្រូបាទអាគ្រូគ្រូគ្រូឪគ្រូតាហ្នឹងគ្រូតាបាទនិយាយទៅគាត់ចូលចិត្តដឹកនាំក្លឹបតូច ណាគាត់ចូលចិត្តជួយក្លឹបទូចទូចបើយើងដឹកនាំក្លឹបដែលធំស្រាប់គេមិនហៅថាអ្នកខ្លាំងទេបាទ Rangnick នេះជួយ RB Leipzig ជួយ RB Salzburg ឲ្យអភិវឌ្ឍនៅយុវជននិងកីឡាករឆ្នើមឆ្នើមជាច្រើន Erling Haaland Naby Keita និយាយរួមអតីតកីឡាកររបស់ RB RB Leipzig ហើយនិង RB Salzburg ភាគច្រើន Upamecano ឥឡូ w គាត់មកដល់ Man U នេះគឺគាត់គាត់មកដល់ភ្លាមគាត់មើលឃើញ អាម៉ាឌូហៃដារ៉ាអាម៉ាឌូហៃដារ៉ាខ្សែបម្រើអន្តរជាតិរបស់ម៉ាលីដែលកំពុងលេងនៅលីបស៊ីកគាត់ចង់យកអាម៉ាឌូហៃដារ៉ាមកកាន់មែនយូណាហើយយុទ្ធសាស្ត្ររបស់គាត់គឺទិញកីឡាករដែលក្មេងៗហើយគាត់មើលទៅថា អាចរីកចម្រើនលេចធ្លោតែយើងមើលឃើញឆ្ងល់ឆ្ងល់ AB Leipzig AB Salzburg ក្លឹបនៅនៅនៅនៅនៅអូទ្រីសមិនបានខ្លាំងណាស់បងប្អូនឃើញជុំ AB Salzburg នឹងកីឡាករ Erling Haaland កីឡាករ Minamino ណា Biketa វាក៏ខ្លាំងខ្លាំងម៉េះបាទ Dominic Zoboslai មិនខ្លាំងខ្លាំងម៉េះអត់ដឹងតានេះនៅពីក្រោយយូរហើយស្ថាបនិកក្លឹបនឹងវាយូរអញ្ចឹងបានជួយក្លឹបទូចទូចនឹងល្អនឹងហើយណាគាត់ជួយឃើញដែរគាត់ទៅដឹកនាំបាយឺនដែរដឹកនាំដតម៉ាននេះអត់មានទេណាគាត់ថាគាត់ដឹកនាំតែក្លឹបទូចទូចទេគាត់ជួយក្លឹបទូចឲ្យឡើងហើយបានគេមើលឃើញគាត់ហើយបាទនឹងបានថាអ្នកខ្លាំងពិតប្រកបណា ជួយក្លឹបដែលអន់ឲ្យឡើងមកខ្លាំងមិនជួយក្លឹបដែលខ្លាំងឲ្យឈ្នះពៀននេះក្លឹបខ្លាំងហ្នឹងវាមានកីឡាករខ្លាំងស្រាប់ហើយបើអ្នកឯងដឹកមិនឈ្នះពៀនទៀតចប់មានកីឡាករឡើងមកអែមហើយតាមពិតអ្នកដែលខ្លាំងពិតប្រកបគឺអ្នកឆ្នៃកីឡាករនៅខាងក្រោមនេះទេ អ្នកដែលប្រឹងប្រែងបដិបដាកីឡាករនៅក្រោមនេះទេ Timo Werner ក៏ចេញប្រភពពីគាត់ណាច្រើនណាស់ដល់ឲ្យតែមានប្រភពតាក់ទងជាមួយនឹង Leipzig ហើយនឹង Salzburg គឺភាគច្រើន មក10ឆ្នាំចុងក្រោយនេះគឺគាត់មានមានមានតំណែងមួយនឹង Ravnick នឹងមកបាទ Sadio Mane ក៏មានតំណែងមួយនឹង Ravnick ដែរតែតែបម្រើរបស់ Liverpool ណាពីព្រោះគាត់អតីតកីឡាកររបស់ Salzburg បាទអតីតកីឡាកររបស់ Salzburg ដូច្នេះហើយគាត់រីកចម្រើនអញ្ចឹងហើយទើបបានគាត់គេឃើញលោកកូមទីមូស្គូរបស់រុស្ស៊ីនេះបានហៅគាត់ទៅធ្វើជាប្រធានផ្នែកអភិវឌ្ឍកីឡានិងបាល់ទាត់របស់ក្លឹបផកគេ ហើយឥឡូវហ្នឹងលោកគមទីស្គូចិត្តល្អទៀតឲ្យមក menu ដូចអត់មានយកថ្លៃយកកម្រៃយកអីទេតែគាត់ជជែកគ្នាត្រូវមករ៉ារ៉េនិកនឹងខ្ញុំមិនដឹងទេណាតែឥឡូវវានៅ paperwork ខ្លះពីរឿងតាក់ទងទៅនឹង ការលិខិតអនុញ្ញាតការងារត្រូវគាត់ធ្វើចេញពីរុស្ស៊ីចូលអង់គ្លេសពីព្រោះអង់គ្លេស breaks exit បាទគឺថាអត់ចូលរួមជាមួយនឹង euro អញ្ចឹងលិខិត paperwork ការងារផ្សេងផ្សេងអត់សូវអត់សូវរលូនដូចគេទេតឹងតឹងរឹងមុនចូលអង់គ្លេសបាន តែប្រហែលមើលទៅប្រហែលជាធ្វើបានហើយមើលទៅគ្រាន់តែថាវានៅសល់តិចតួច បើធ្វើមិនបានមិនមែនយូប្រកាសផ្លូវការមិនមែនយូប្រកាសផ្លូវការបានថាធ្វើបានហើយអញ្ចឹងគេបារម្ភឥឡូវនេះគេខ្លាចគាត់អត់ទាន់មកដឹកនាំបាននៅប្រកួតប៉ះជាមួយនឹងអាសនលអាទិត្យក្រោយនេះម៉ាត់ក្រោយនេះប៉ះមួយអាសនលគេចង់ឲ្យគាត់មកដឹកនាំម៉ាត់ប៉ះមួយអាសនលហ្នឹងហ្មងគេខំពលឿនការងារហ្នឹងណាបាទគីឡូអាហ្នឹងគីមិចក៏ចេញពីគាត់ដែរបាទគីមិចចុះស្វាគីមិចរបស់បាយិនម៉ូនិច ហើយគេខំពលឿនការងារហ្នឹងដើម្បីឲ្យគាត់បានឆាប់មកដឹកនាំមែនយូប៉ាមួយអាសណលនៅម៉ាត់ខាងមុខនេះបាទតែយើងមិនដឹងថាគាត់មកតន់មិនតន់ទេបើមកមិនតន់ដាក់ Michael Carrick ដឹកនាំបន្តទៀតសិនទៅហើយ Michael Carrick ក៏គាត់អត់បោះបង់ចោលតាណាដែរគាត់និយាយហើយគឺ Michael Carrick និងក្រុមការងារមួយចំនួនដូច Mike Phelan ហ្នឹងគឺគាត់ជានៅតែយកមកធ្វើការមួយគាត់ដដែលទេគាត់អត់មានដេញដេញដេញចេញទេតែគាត់រើសក្រុមការងារថ្មីមួយចំនួនដែរដើម្បីយកមក ធ្វើការជាមួយគាត់ឲ្យប្រសិទ្ធភាពការងារនៅក្នុងការកាន់ក្រុមមេញូថ្មីហ្នឹងវាកាន់តែមានភាពរីកចម្រើនបាទ